បាទសូមលោកយាយលោកតានមស្ការនគុណបរតនត្រ័យទាំងអស់គ្នាបាទអេមេតិបតុបាទេសាការេហេពុទ្ធังធម្មังសង្ឃังអភិពយយាមិមេត្តាបេតា អានัญចមៃហัญចតិកេរតាំងអដ្ឋយហេតាយសុខាយនមោតសៈភិក្ខវតោតសម្មាសម្ពុទ្ធិសនមោតសៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធិសនមោត អរហតសម្មាសម្បទាសាតังអរហតិគុណសង្យតังពុទ្ធังសិរសានមេមេតัญអេមេសាការេហេអភិបោជយាមេតាំងស្វាខតា Yà tăng tham mạng sẽ ra xa nạ mìa mẹ tăng cha tham mạng ị mẹ xa ca rê hệ a pi phô chê yì mì tăng sô pa đi pa na Yà tăng sang khiang sẽ ra xa nạ mìa mẹ tăng cha sang khiang ị mẹ sa ការេអភិពោជយាមិអេជេវវចន្តនមសណយ៉ាងនមសមានារតនាតយ៉ាងយ៉ាងពិសាតាំងវេបលាំងអលាថាំងតាសានុភាវេនហតន្តរយោ ចុះសូមលោកយាយតាដើម្បីសមាទាននៅនិច្ចសិលទាំងអស់គ្នាឱកាសវៈយ៉ាងផន្តេវេសង្ឃេសង្រខណាថាយៈតេសរណេនសាបញ្ចសីលានិយចាមិ ตุเตยามเปมายังพันเตวิสุงเอสงรักนาทายะเตสารเนนะสหปัญจสิลานิยจามะตาเตยามเปมายังพันเตวิสุงเอสงรักนาทายะเตสารเนนะสห បញ្ចសីលានិយចាមៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធសា នមតាសាភគវតអរតសម្មាសម្ពុទ្ធិសា នមោតស្សៈភៈកវៈតោអរហតោសម្មាសម្ពុទ្ធិសាពុទ្ធាំងសរណង្គកិច្ឆាមិពុទ្ធាំងសរណង្គកិច្ឆាមិធម្មំសរណង្គកិច្ឆាមិធម្មំសរណង្គកិច្ឆាមិសង្ឃំសរណង្គកិច្ឆាមិសង្ឃំសរណង្គកិច្ឆាមិទុតិយំ ปิพุทธังสารนังกิจหามิตุเตยัมปิพุทธังสารนังกิจหามิตุติยัมปิธรรมังสารนังกิจหามิตุเตยัมปิธรรมังสารนังกิจหามิตุติยัมปิสังฆังสารนังกิจหามิตุเตยัมปิสังฆังสารนังกิจหามิตุติยัมปิสังฆังสารนังกิจหามิ ទុតិយាមពេទុទ្ធមិសរណង្គកិច្ឆាមិតតិយាមពេពុទ្ធាំសរណង្គកិច្ឆាមិតតិយាមពេពុទ្ធាំសរណង្គកិច្ឆាមិតតិយាមពេធម្មំសរណង្គកិច្ឆាមិតតិយាមពេធម្មំសរណង្គកិច្ឆាមិតតិយាមពេសង្ឃំសរណង្គកិច្ឆាមិតតិយាមពេសង្ឃំសរណង្គកិ យច្ឆាមិទេសរណកហណាំងប្រេបណាំងអាមៈផន្តេបណតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិ បាណាតិបាតាវេរមនីសិក្ខាបទាំងសមាទិយាមិអតនេទានាវេរមនីសិក្ខាបទាំងសមាទិយាមិអតនេទានាវេរមនីសិក្ខាបទាំងសមាទិយាមិកាមេសុមិច្ឆាចារាវេរមនីសិក្ខាបទាំងសមាទិយាមិ កាមេសមច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិសុរាមេរយមជ្ជបមាតតហានាវេរមណីសិក្ខាបទាំងសមាទិយាមិសុរា เมรยมัจจปมาตทานา វេរមណីសិក្ខាបទាំងសមាទិយាមិអ៊ីមានិបញ្ចសិក្ខាបទានិសាធុកੰកតវាអបមាទេននិចកលੰសមារខេតពាំងអាមៈផន្តេសិលេនសុគតੰយន្តេសិលេនភោគសម្បទាសិលេននិពតੰយន្តេតាស្មាសិលੰវិសោធយេសាធុសាធុសាធុ ពុទ្ធេយោកាលិតាតោសោពុទ្ធោខមតតាំងមមង្ធម្មេយោកាលិតាតោសោធម្មោខមតតាំងមមង្សង្ឃេយោកាលិតាតោសោសង្ឃោខមតតាំងមមង្សនឹងប៉ុណ្្នឹងបានទេញោមប៉ុណ្្នឹងបានហើយ បានហើយញោមបានខ្ញុំបាក់ទៀតបានជឿទៀតសូមអនុញ្ញាតជម្រាបញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់អឺចូលក្នុងនេះប្រហែលជាគ្រប់អត់ញោមមើលទៅឬគ្រប់ឬលើសអឺមើលប្រហែលជាមុនកាត់ខ្សែថែមមើលទាំងមើលមើលខ្សែថែមមកហើយមើលនេះខ្សែនោះអឺកាត់ហើយកាត់ ញោមចូលចូលទៅជៀបជៀបគ្នាទៅញោមកុំឲ្យច្រឡោះខ្សែឥឡូវខ្សែណាដែលបានចងចងខ្លួនឯងឥឡូវមើលខ្សែយើងចងឲ្យលោកតិចប្រលោកយកខ្សែមកចងឲ្យលោកថែមអត់អ្នកដែលអត់ អ្នកដែលអត់មានថ្ងៃខែឆ្នាំនឹងចូលម្ដងញាតិញោមណាចង់ណែលោកអត់មានពាក្យទេលោកណាលោកកាន់ទេណាអត់ពាក្យទេមកខាងខាងនេះញោមមកខាងនេះឥឡូវសម្រាប់អ្នកដែលអត់នៅតាមខែឆ្នាំ អ្នកណាចង់អត់ត្រូវតាមខេចប្រាប់យើងឲ្យគាត់ជាប់ថាប៉ះនោះនោះនោះគេយើងយើងចូលដល់នោះមេដល់មានក្រៅផងមេដល់មានក្រៅហៅឡូចូលឥឡូវនេះដែលអត់មានតាមខែឆ្នាំចូលបានខ្ញុំជើចូលយាយយាយមិនជាប់អត់ច្បាស់លោកយាយអត់មានកណ្ដាលផងយាយយាយ 예예 거의 안 먹구나 mấy km về cả tao bao mà vậy vậy coi cả tao bao mà lâu mà mình cả ra vẫn là vậy vậy sai vậy vậy nghĩa cái nằm tay vậy និយាយកណ្ដោះជៀបលោកលោកអត់មានអត្តបោះកណ្ដាលផងណាយាយអូគៀបន្តិចខ្សែនេះវែងមួយនេះព្រមយកមកតខ្សែនេះមួយមើលនេះខ្សែខ្ញុំណាខ្សែខ្សែខ្លីលើកសញ្ញោលោកឲ្យលោកយកមកឲ្យតមកយកមកក្រោយមកកាន់យកមកក្រោយមក ទេនេះទុកមួយណាមួយគឺអាចចូលទេមកតាមហើយនោះតតផ្សេងកន្លែងញោមយកយកនេះទៅចេះឥឡូវសម្រាប់អ្នកដែលតអាយុញាតិញោមណាអ្នកដែលចម្រើនអាយុប្រឡប់គ្នានៅទលីអ្នកដែលមានត្រូវតាមខែថ្ងៃទេប៉ុន្តែគិតចូលមកបានបងអញ្ចឹងចូលមកគឺចម្រើនអាយុណា លើកនេះក្មេងក៏បានដែរឥឡូវចាស់ចាស់គ្រប់អីក្មេងម្ដងណា19 18អីចូលបានមកខាងខាងនេះខាងនេះមកខ្ញុំចូលមកខ្ញុំចូលមកខ្ញុំមកខ្ញុំមកតែមកខ្លីខ្លីចឹងតនេះគ្រូរំតឲ្យញោមមួយអត់មានផងឯណាអំបោះមកយកមកណាមើលយកមកយកមកណាមក អញាតញោមណាជើញមកបងមកខាងនេះមកខាងខ្មានេះណាកន្លែងជាងថតនៅនៅអំបោះតនេច្រើននេះចងត្រេះមួយអង្គរំយកតអង្គតនេះឲ្យគួយតនេះនេះលោកចងនេះចងឲ្យញោមប្រយទៅទីចងមកអឺចឹងហើយហេទៀនបាក់ទេប៉ណ្ណឹងប៉ណ្ណឹងហើយ ណាមិនទេជាណាញោមចាយើងអត់ចូលទេញោមឈួងញោមសក់អីនោះញោមសៃញោមសុនណាបងនេះចូលហ្នឹងមកវាធូរវាចូលដល់កតាតាយើងមកខាងនេះមកញោមតាតាញោមសៃវាចូលពីកញោមសៃញោមសុនញោមសក់ញោមឈួងហ៎ ចង់ចង់កន្លែងណាចន្លោះមើលទេទេមើលមើលមើលកន្លែងណាចន្លោះមកខ្ញុំចូលមកនេះមកមកខាងលោកនេះមកខ្ញុំតាតាណាលោកលោកអត់ទៀកទេណាលោកលោកណាកាន់ណាច្រើនអាយុឬកាត់អីមិនដល់មកដល់ជួ និយាយទៅហើយនិយាយដាក់កោនេះនិយាយដាក់កោហើយអូយនិយាយដាក់កោគាត់អើយរត់អូយណាត់ទៅស្រ័យអោយទៅស្រ័យខ្លួនឯងហើយសូមសូមបញ្ជាក់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថាបើសិនជាចង់ចេញទៅក្រៅដោះអំបោះឲ្យចេញទៅបានហើយអាចចូលមកវិញបានខ្លែងចុកដៃចុកជើង ណាអាចពេនភ្នែនបានបើសិនអង្គុយបត់ជើងបានណាពេនភ្នែនបានខុសជួរខុសជួរតែមើលកន្លែងញោមផងនោះទៅតហើយទៀតផងវិញដោដោខ្សែញោមតិចមែន យាយអើយកុំឲ្យជួយលោកព្រមលោកអកណាផងជួយមកក្រោមគាត់ស្អាតទៅរៀប19ក៏បាន19កតុយ9ណាចូលបានណាឥឡូវនៅសល់កន្លែងឯងគឺនៅសល់កន្លែងអាចពី15ចូលមកបានហើយពេញកន្លែងហើយ មកឡាយឡង់ឲ្យប៉ុណ្ណេះហើយឆាប់ដល់ឡើងចូលបានពី15មកចូលបានហើយเอ้ยเลยเลยกูยิงเรื่องสุดตาลึกใจเงินเตียครูกลางสังเงินเตียเออ59ឬ60គាត់មានគ្រោះណាគេញោម 59ឬ60គាត់ដែលមានគ្រោះ59ឬក៏60គាត់ហើយអាយុ20ត្រឹម23អានឹងគណនាពីបកអាកបតកគ្រោះកបតកមកលឿនចង់ទុកចោលឡើយញោមអឺ អង្គុយពេនភ្នែនក៏បានដែរណាខ្ញុំណាមិនថាស្រីមិនថាប្រុសទេខ្លែងអង្គុយយូរធ្វើម៉េចហាមតាដេកពេលភ្នែនពេលទៅចូលបានចូលបានឲ្យគាត់ចូលមកចូលមកញោមចូលទេចូលទេបណ្ដឹងបណ្ដឹងអូចេញចេញបានតើនេះបន្ទប់ទឹកមានចេញបានតើ លើកលើកសីមាកាត់ចូលមកញោមអត់អីទេហើយមិនបាច់ខ្លាចថាខ្ពស់ជាងលោកអីទេខ្ញុំណាអ្នកជំងឺគឺកណីគេលើកលែងហ៎ចូលមកញោមណាចង់ចេញក៏ចេញបានអត់អីទេ ណាទៅឈួងខ្ញុំឈួងទៅណាមកដែរជួយសូត្រណានោះជួយលោកសូត្រតាមមកជួយជួយដូចគ្នាដូចគ្នានៅលឿនដាក់ជើងមកបាន ណាហើយនៅចូលកន្លែងអូយាយយាយនៅទៀតយាយយាយឡើងកាប៊ីនឡើងពេញអង្គនេះចាំពេលផង រចនាពេលមុនរចនាពេលមុនយើចាប់ឯណាបាទខ្មៅមួយបាទពីមុខបាទនេះបាទខ្មៅបាទមកតោះលើឡើងអឺយកមកមុខគោឯណាបាត់មួយអង្គបាត់គុណនេនឯងតំអង្គតាណា អហើយញាតិញោមណាមកក្រោយលោកសូតអាចចូលកន្លែងតនេបានបើអត់បោះនៅមានបោះណាណាមានទីគូសូតគូសូតលោកគ្រូលេណាគូសូតលោកគ្រូតោះឥឡូវសូមសូមញាតិញោមស្ងាត់ហើយបិទភ្នែកបាន5នាទីញាតិញោមណាបិទភ្នែកបាន5នាទី ពេនហ្នឹងហើយពេនបាច់សាពេះក៏បានដៃដាក់ចុះធម្មតាដែរញោមបាទគួយតាមអធិស្ស្រ័យចង់ពេនចង់បត់ជើងបត់អីតាមអធិស្ស្រ័យរបស់ញាតិញោមរំស៊ីទៅតោះមកចូលគ្រប់កន្លែងនេះហើយណាតោះ អង្គទី1រៀនទិសទី1ខ្សែលើដៃខ្សែក្រមវិធម្មវេទិមេចិត្តវហាមនន្តតានទេចសាពវតទេចយមង្គលិនិមេរិយតិរេកមិពិយញ្ញតសាបរតានគរំបណារវកម្មកម្មខាតយៈខាង ដីសតំចិត្តមកមែនតតានពេចសាទេវតទេចយមែនខលៀងមីរាកេរកេរអតមតកោតាំเรียนเต่าเรียนจะตาวามนันโตตันเตจะสาเปตเตจะยามยันกาเลเน đặt xe lên đài nào nào tiền nào ăn khăn nào nào nào thôi nào có vẻ tạc muộn muộn muộn លោកអ៊ូលោកអ៊ូ3អង្គខាងក្រោមនិមន្តខ្ញុំសូត្រអច្ចេកានញ្ចយ៉ាងតលាំងអរហន្តានញ្ចតេចេនរខំបន្ធា មេសាពៈសសាពេពុទ្ធាបលបតាបច្ចេកានញ្ចយ៉ាងបលាំងអរហន្តានញ្ញខាងបន្ធាមេសាពៈសសាពេពុទ្ធាបលបតាបច្ចេកានញ្ចយ៉ាងបលាំងអរហន្តានញ្ចតេចេន ភាមេសាពៈសោទេពសោពុទ្ធវេហិមបតិមេពុទ្ធង្គមធម្មង្កាសង្ខាសាភិបៃតធម្មពុទ្ធិយមេអុសសសសពុទ្ធិនិមង្អធុឧបរមនសកណមហានិជានិលោកបាឡាយោសសពុទ្ធសៈមេអឧអឺ108ចាប់ត្រៀមទៀតគ្រប់អង្គហើយអឺគាត់ចិត្តច្រឡំហ្នឹងកុំឲ្យច្រឡំជាមួយគេគាត់ខាងខ្លួនឯងទៅ ហើយញាតិញោមណានៅដល់ចប់ក៏ចប់នៅនៅដល់មិនចប់ទៅចាំស្អែកចាំតបានដែរឥឡូវសូមរតនានិមន្តត្រៀមទៀត1 2 3គ្រប់ទិសទាំងអស់និមន្តទៀត បាទតោប្រមោទិតរឿងរបស់បងទៅរឿងបងចូលបណ្ដោ3ដងណាណារូប3 3ដង3ដងជារាមតយាកាយាបថវាមតិសេសតិឆាថា time. រៀបណាសូមអរតនីនិមន្តកណានិមន្តចូលកន្លែងដើមវិញហើយសូមជើញាតញោមដែលចេញទៅខាងក្រៅបន្ទាប់ពីឆាករួចចូលមកកន្លែងវិញដើម្បីបញ្ចប់ទាំងដល់សល់8ចប់ទៀត8ចប់មិនយូរទេញោមអញ្ចឹងទ្វេតាំងសមហាបរិសលក្ខណានុភាវេននេះនឹងដោយ អានុភាពនៃព្រះមង្គលទាំង108ទៀតហើយទឹកមាត់អ្នកណាគេនៅចាំយកយប់នេះគឺធូរថ្លៃបន្ទុកដល់ព្រឹកអានឹងអាចចលងថ្លៃ គេថាបាត់មួយអង្គទៅណាអង្គមួយអង្គទៀតទៅណាទៅណាលោកទៅណាណាមន្តតគាត់មានតសឹងណាមន្តឆាប់មកវិញឲ្យញោមចូលឲ្យចប់សិនចាំសូត្រអត់លោករំ មាន់ស្រស់ស្រស់តិចទៀតយប់ហើយទៅបែរនៅចំនេះនេះក៏មើលមកខ្លួននោះមួយដែរទៅសូត្រយូរពេកដាច់ចង្ហាន់ព្រឹកឡើយញោមចាំមកពេលថ្ងៃ បព្រឹកមានយាយប្រកេណាអីទៀតព្រឹកហឡូពេលចង្ហាន់ពេលព្រឹកមានញោមខាងពោពីដើមប្រកេនណាអញ្ចឹងញាតិញោមត្រៀមតមកពេលថ្ងៃរឹបបានទៅបានហើយបងនិមន្តគួយស្រួលបួលប្រយ័ត្ន ឆ្នោតចេញត្រៀមផ្កាយើង បាចអភិសេកព្រះណាអភិសេកព្រះ នោះជើងពៀនពីរយកមកលោកបនលោករំបនជើងពៀនពីរណាអឹបអឹបអឹបនោះអីចឹងនោះជើងពៀននោះបាទហុចឲ្យដល់លោកតាហ្នឹងមើលទៅ ខាងទៀតតាមមកចុះបងសម្ដេចមានអីបាទដាក់ជាថងយានជាបាទញ៉ាំកមុនមួយផងសូត្រអីគេបាត់បាត់បាត់អីបាត់ហ្នឹងបាត់ណាអ្នកមោតាសាយេកវេតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសា ยะเกวโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะยะเกวโตอะระหะโตสัมมาสัมพุทธัสสะ យេចពុទ្ធាអតីតាចយេចពុទ្ធាអនាគតាបច្ចុប្បន្នាចយេពុទ្ធាអហង្វន្ទាមិសាបតិជាយោហេជាយោហេពុទ្ធិសាពុទ្ធិសាសរិមតោសរិមតោអយ៉ាងអយ៉ាងមេរសចាមេរសចាបាបមិតតោបាបមិតតោបរាជិយោបរាជិយោខោសេ យងមហោសេយងបមោតិតាបមោតិតាពោធិមណ្ដេពោធិមណ្ដេទេវកណាទេវកណាព្រមកណាព្រមកណាសបណ្ណកណាសបណ្ណកណាកយ៉ាងកយ៉ាងតតិបតិមហេសេណោមហេសេណោពេលណោពេលណោពួកនាគទាំងឡាយផងពួកនាគទាំងឡាយផងក្រុមទាំងឡាយផងពួកក្រុមទាំងឡាយផងពួកទេវតាទាំងឡាយផងពួកទេវតា តាទាំងឡាយផង បានមកជួបជុំគ្នាហើយបានមកជួបជុំគ្នាហើយក្នុងពោធិមណ្ឌលក្នុងពោធិមណ្ឌលហើយមានចិត្តត្រេកអររីករាយហើយមានចិត្តត្រេកអររីករាយថ្វាយប្រពោជ័យថ្វាយប្រពោជ័យដល់ព្រះមហារិស័យដល់ព្រះមហារិស័យដែលព្រះអង្គស្វែងរកគុណដែលព្រះអង្គស្វែងរកគុណដល់ធម្មយ៉ាងនេះថាដល់ធម្មយ៉ាងនេះថាព្រះពុទ្ធដ៏មានសេរីព្រះពុទ្ធដ៏មានសេរីព្រះអង្គទ្រង់ឈ្នះមាសហើយព្រះអង្គទ្រង់ ង់ឈ្នះមាហើយមាមានចិត្តបាបមាមានចិត្តបាបចោះចាញ់ព្រះអង្គហើយចោះចាញ់ព្រះអង្គហើយកា ជាយោហេជាយោហេពុទ្ធសាពុទ្ធសាសរីមតោសរីមតោអយ៉ាងអយ៉ាងមេរសចាមេរសចាបាបមតោបាបមតោរាជយោរាជយោខោសយងមហោសយងបមតិតាបមតិតាពោធិមណ្ដេពោធិមណ្ដេនិវកៈណានិវកៈណាសបណ្ណកៈណាសបណ្ណកៈណាជាយ៉ាងជាយ៉ាងតតិ តាទាមហេសេណូមហេសេណូពេលណូពេលណូពួកអ្នកទាំងឡាយផងពួកអ្នកទាំងឡាយផងពួកក្រត់ទាំងឡាយផងពួកក្រត់ទាំងឡាយផងពួកកំផាន់ទាំងឡាយផងពួកកំផាន់ទាំងឡាយផងបានមកជួបជុំគ្នាហើយបានមកជួបជុំគ្នាហើយត្រង់ពតិមណ្ឌលត្រង់ពតិមណ្ឌលហើយមានចិត្តត្រេកអររីករាយហើយមានចិត្តត្រេកអររីករាយបាយប្រពោជ័យបាយប្រពោជ័យដល់ព្រះមហាឫសីដល់ព្រះមហាឫសីដែលព្រះអង្គ អង្គស្វែងរកគុណធម៌ដែលព្រះអង្គស្វែងរកគុណធម៌យ៉ាងនេះថាយ៉ាងនេះថាព្រះពុទ្ធដ៏មានសេរីព្រះពុទ្ធដ៏មានសេរីព្រះអង្គទ្រង់ឈ្នះមាសហើយព្រះអង្គទ្រង់ឈ្នះមាសហើយមាសមានចិត្តបាបមាសមានចិត្តបាបចោះចាញ់ព្រះអង្គហើយចោះចាញ់ព្រះអង្គហើយយោហេយោហេពុទ្ធសាពុទ្ធសាសេរីមេតោសេរីមេតោអយ៉ាងអយ៉ាងមេរសច្ចាមេរសច្ចាបាបមិតតោ បមត្តោរាជយោរាជយោខោសិយំអោសិយំបមោតិតាបមោតិតាពោធិមណ្ដេពោធិមណ្ដេជាយ៉ាងជាយ៉ាងមេយ៉ាងជាយ៉ាងមហេសេណោមហេសេណោពេលនេះពេលនេះពួកយើងខ្ញុំបករណាទាំងឡាយផងពួកយើងខ្ញុំបករណាទាំងឡាយផង ទាំងក្រហឺទាំងក្រហឺទាំងបបជេតទាំងបបជេតបានមកជួបជុំគ្នាហើយបានមកជួបជុំគ្នា គ្នាហើយនាវត្តសវណ្ណគង្គារាមនាវត្តសវណ្ណគង្គារាមហើយមានចិត្តត្រេកអររីករាយ ហើយមានចិត្តត្រេកអររីករាយថ្វាយប្រពោជ័យថ្វាយប្រពោជ័យដល់ព្រះម ឫសីដល់ព្រះមហាឫសីដែលព្រះអង្គស្វែងរកគុណធម៌ដែលព្រះអង្គស្វែងរកគុណធម៌យ៉ាងនេះថាយ៉ាងនេះថាព្រះពុទ្ធដ៏មានសេរីព្រះពុទ្ធដ៏មានសេរីព្រះអង្គទ្រង់ឈ្នះមាសហើយព្រះអង្គទ្រង់ឈ្នះមាសហើយមាសមានចិត្តបាបមាសមានចិត្តបាបចោះចាញ់ព្រះអង្គហើយចោះចាញ់ព្រះអង្គហើយ ពហុងសហសមភិនមតសាវតន្តังរិមេកលាងអតិតខរសសេនមេរាងទេនេតិធម្មវិទិនេចតវាមនន្តតន្តេចសាពវតតេចយមង្គលានមេរិយតិរេកោបយាចិត្តសាបរតังខរានបណាលវកម្មៈខមថាតយៈខាងខន្តីសតង្កវិទិនេចតវាមនន្តតន្តេចសាពវតតេចយមង្គលានអោ កច្ចវរាងអតមតភូតាំងទេធម្មសន្តិវសតិហរណន្តំពេតំពុសេកវិទិនេចតវាមនន្តតន្ទេចសាបវតតេចយមង្គលិងតខាតមតហតសតិហរណន្តំទេហន្តយោចនបថាងកុលិមេលវន្តังអន្តេពិសង្កតមេណោចតវាមនន្តតន្ទេចសាបវតតេចយមង្គលិងសមតហតសតិហរណន្តេចយមង្គលិងចេញចាយតតវិជ្ជ ណាចនកាយមច្ឆេសន្តេនសោមេវិទិនេចតវហមនន្តោតន្តេចសាពវតតេចយមង្គលានិវិហាយមតសាចកវាតកេតងវេទិភិរកតមណាងអតអន្តពុតាងបញ្ញាបតិបជលិតោចតវហមនន្តោតន្តេចសាពវតតេចយមង្គលានិ មហតាំងបាមង្គកមេបយន្តោអន្តោបតេសវិគនេចិត្តវាមនន្តោតន្តេចសាភវតតេចយមង្គលានអតោតបុជិកេសត ប្រមាងវិសាតិចតមត្តវកាយមច្ចញ្ញាណាកតេនវិទិនេចតវមនន្តោតន្តេចសាពវតតេចយមង្គលានិហេតាពពតចយមង្គលអត្តគាថាយោវេចណោទនតនេសរតេមតន្តេហេថាននេនវិវិធានិចបាតវេនមោខាងសុខាងអធិកមៃយនរោសាបញ្ញោសៃតិមេតតេចោចយសតិមហាតិមហាគុណាបរតមតបញ្ញា សម្មាសម្ពុទ្ធសវេតាំងសមាហាបរិសលកណានុភាវេនិអស័យចានុចញ្ញនានុភាវេនិអថតរស្តមង្គលានុភាវេនិឆាបណ្ណរិសាន ពវេនទេសបារមេតានុពវេនទេសឧបការមេតានុពវេនទេសបរមតបារមេតានុពវេនសីល សមាធិបញ្ញានុពវេនបុទេនុពវេនធម្មានុពវេនសង្ឃានុពវេនតេជានុពវេនអធិនុពវេនញ្ញាយនុពវេន ចតរាស័យទេសហសធម្មខន្ធានុភាវេនវលោកតរន្ធមានុភាវេនអាថានិកមេគានុភាវេនអតសមាបាចានុភាវេនចលពេញានុភាវេនសកលញ្ញាណានុភាវេនសាពេនុថាញ្ញាណានុភាវេនបេកាតរណាមតិតាអបេខានុភាវេន រពវេនរតនតយសរណានុភវេនតយហាងសាបរោកសោកបាតវេតោកតោមេនសបាយសាវិនេសន្តសាបអន្តរាយាពេវិនេសន្តសាបសង្ឃនេះហកអង្គផងអនុព្រះរបស់ផង សម្រាប់កកហនតសាបតិអាកាសបតមនភូមិកំគិមហាសមុទ្ទិរតកាទេវតាសតិតមហេអនុរខានតតសមុភិវេពាកេចតារយៈខមហាយខាពុទ្ធេបសនាធម្មេបសនាសង្ឃេស្គិលតំរំរូមីយខានយៈខានយៈខាសិសិអនសមុសវេតតមេតេកោចវហេតហេតតំរសោវា នោះសាវែមនោះសាវយៈកាវិយកំពន្ធកំពន្ធដោវិកំសាទេវៈផ្សាទេវិកំថពវិកំថពវិនេកោវិនេកេវិកថំផងវិរៈសង្វេជាតាំងវេតរតាំងវេអបមតាំងវេរតាំងវេតិវាំងវេសតិសតិមហាយៈខាទេឧបគំប្រមេតាគុគុមុជាកសមហៈអេតិសមហកន្តាំងនេះជាទេសមហាយនកសុមាស្រមវិតាជួលគុំទុលស្រហានឹងអត្តសុមៃហានិកានមកតនវិជាកំណឡាចត្រវតិអេតនស្រមខានទេមហាចរមយុទ្ធនមហាកានមកជាតអកសមគុជាតាំង Nijete swaha ya som kumreta tu mu timu gasa mahye teng ramaca promo kusuk ko sama timu rahan hiki timu taka sumai tacu kumasa aka ka sumai cukum dekat terop sangka tangka kangkan macan kunuhan angka troma tata naka sepu pegian cet penejakan ramaca meta itian so maro kusang hati rumeta Ununun non sapa ajir mati timu sangka tromu cuk bata i ina sama sana macam menta tu ko sangka terus terus sangka nasen ti sang troma ha kon mata ngene kan ter peti ku sama kata dia naka semua hajatnya cuma tanda mati timu promo jahan melama hamu mua kasana hi timu sumah cek ramaca tata sama cet tengkar sumeta hati kinang sumah cet akan semangat tinggi ini bermetan asam mukmu jita mah bermetan ukon putih mubin akan tukar tadi sana kan tukar putih ជាយ៉ាងទេវមនោសាសនាជាយោហន្តបរាជិតោមេរសេនាអភិកន្តាសមតាទ្វេទេសយោចក្ខមាបវេបវេសាំងសរន្តោតបច្ចាខងវិសោទិញមរិយាបានណាទិសោតានាងកាយសុខាយចពតកេចាំងវិសោទេថ្មាបរតន្តាំ យានាមិហេយន្តពតិយមលសច្ចានាងនានទេវតនោអេវាងខ្វាងវិជយោហើយជយសុជយមង្គលេអបរាជតបាឡាងកេសៃសេបថវិបករេអភិសេកេសាពពតិនាងអកតតបមោទិសនាខាតាំងសម្យ៉ាងកលៀងសុភភាតាំងសហត តាំងសតនោសមហតតចសយៈខាងប្រមចារីសុបតៈខេនាងកាយកម្មមាងមេចាកម្មមាងបតៈខេនាងបតៈខេនាងមនោកម្មមាងបណៃទីតេបតៈខេនាបតៈខេនានិកាតមានិលបានតា តេអភិសេកេសាពពោធានាងអាកាបាតោប្រមោទទេសនាខាតាំងសម្ញាកលៀងសុភភាតាំងសហតិតាំងសុកណោសមហតតយតាំង5ចារិសុភតិធានាងកាយកម្មងវាចាកម្មងបតិធានាងបតិធានាងមโนកម្មងបណៃទីទេបតិធានាបតិធានានិកាត្មានិលបតទេបតិធានាអភិសេកេសាពពោធានាងអាកាបាតោប្រមោទទេសនាខាតាំងសម្ញាកលៀងសុភភាតាំងសហតិតាំងសុកណោសមហតតយតាំង5ចារិសុភតិធានាងកាយកម្មងវាចា កម្មងបតិយនាងបតិយនាងមនោកម្មងបណៃទីទេបតិយនានិកនិកាត់បានលភន្តតេ បាតៈកេលេខតយៈកពុតានាងបាបាតិហនវេរណបរតាសានវេវេនហនបាទេសង្ឃបតវេនហតយៈកពុតានាងបាបាតិហនវេរណបរតាសានវេវេនអន្តបាទេសង្ឃបតវេនហតយៈកពុតានាងបាបាតិហនវេរណបរតាសានវេវេនហនបាទេសង្ឃបតវេនហតយៈកពុតានាងបាបាតិហនវេរណបរតាសានវេវេនហនបាទេសង្ឃអបតវេ đặt lại cho bạn កាន់ទឹកមន្តលបុនសូត្រទេណោអេវាងវាងវជយោហោហិជយសជយមង្គលេអបរាជតបាឡាងកេសៃសេអភិសេកេសាបពតិណាងអកាបតោបមតតេសនាខាតាំងសម្ញកលាំងសពភេតាំងសហតិតាំងសកណោខាងប្រមចារីសុបតិខេណាងកាយកម្មាងវាចាកម្មាងបតិខេណាងបតិខេណាងមនោកម្មាងបណៃភីតេបតិខេណាបតិខេណាឯកាស្វានិលបានតន្តេ បាទទាំងខេងលេងបាទតបមតទេសនាកាតាំងសម្ញាំងកលាំងសុភភាតាំងសហតិតាំងសកណោសមហតតចសយៈខាងប្រមចារីសុភតិខេណាំងកាយកម្មាំងវាចាកម្មាំងបតិខេណាំងមយៈខេណាំងមនោកម្មាំងបណៃទីទេបតិខេណាបតិខេណានិកាតមានិលបតតេបតិខេនេអភិសេកេសាបពតធានាងអាកាបាទតបមតទេសនាកាតាំង សុគណោសមហតោចសយៈតាងប្រាមចារីសុបតៈខេណាងកាយកម្មមាងវាចាកម្មមាងបតៈខេណាងបតៈខេណាងមโนកម្មមាងបណៃធីទេនកាថ្លានលបាតាទេបតៈធិនីអភិសេកេសាបពតធានាងអាកាបតោ សុបតិធេនាងកាយកម្មាងវាចាកម្មាងបតិធេនាងបតិធេនាងមโนកម្មាងបណៃទីទេបតិធេនាបតិធេនានិកាតវានិលបាតតេបតិធេនេអភិសេកេសាបពតិធេនាង សុមហតចសយៈខាង5មចារីសពតៈធានាងកាយកម្មាងវាចាកម្មាងបតៈធានាងបតៈធានាងបណោកម្មាងបណៃទីទេបតៈធានាបតៈធានានិកាតវានិលបតតថេបតៈខិមេអភិសេកេសា អកាបាតោប្រមោទទេសនាខាតាំងសុមង្គលាំងសុភភេតាំងសហតិតាំងសកណោសមហតោចសយៈខាងប្រាមចារីសុបតិខេណាងកាយកម្មังបតិខេណាងបតិខេណាងមโนកម្មังបណៃទីទេបតិខេណាបតិខេណានិកាតមានិលភន្តតេ ទេសាបពតធានាងអាកាបាតោបមោទិទេសនាថាតាំងសម្ញាំងកលៀងសុភភេតាំងសហតិតាំងសកណោសមហតតចសយៈថាង5មចារីសុបតិធានាងកាយកម្មាងវាចាកម្មាងបតិធានាងបតិធានាងបតិធានាបតិធានានិកាថ្មនិលបានតានទេបតិធិនេ